តកតងទៅនឹងជនជាប់ចោតទាំងអស់មានលោកហេងពៅដែលជាអតីតស្នងការនគរបាលទីក្រុងភ្នំពេញនិងកូនចៅចំនួន2នាក់ត្រូវបានតុលាការកំពូលតម្កល់សាធិការទុកបានដដែលជនជាប់ចោតទាំងអស់មានលោកហេងពៅអតីតស្នងការនគរបាលក្រុងភ្នំពេញនិងកូនចៅ2នាក់ត្រូវបានតុលាការកំពូលនៅព្រឹកថ្ងៃទី6ខែធ្នូឆ្នាំ2017សម្រាប់តម្កល់សាលដីកាសាលាឧទ្ធរទុកជាបានការដដែល។ នេះបើតាមការបញ្ជាក់របស់លោកពុទ្ធធាវីមេធាវីតំណាងដោយអាណត្តិរបស់លោកអុកញ៉ាថងអ៊ុយប៉ាំងចាងវាងកាសែតកោះសន្តិភាពនៅពេលសាវនាការជន់ជាប់ចោតនៅតែបដិសេធថាពុំបានប្រព្រឹត្តដោយការចោទប្រកាន់នោះទេហើយទាមទារឲ្យតុលាការកំពូលក៏ហៅសាក់សីមកបំភ្លឺបន្ថែមទៀតសាច់ញាតិជន់ជាប់ចោតសូមឲ្យសម្ដេចតេជោជួយរកយុត្តិធម៌ផងដោយសាររូបគេពុំបានប្រព្រឹត្តដោយការចោទប្រកាន់នោះទេ គ្រួសារជនជាប់ចោតរូបនេះអះអាងថារឿងក្តីមួយនេះមានតែប្រមុខរាជរដ្ឋាភិបាលកម្ពុជាមួយរូបគាត់ដែលអាចស្វែងរកពន្លឺយុត្តិធម៌បានជនជាប់ចោតក្នុងរឿងក្តីនេះមាន3នាក់គឺលោកហេងពៅអតីតស្នងការនគរបាលក្រុងភ្នំពេញលោកលីរ៉ាស៊ីអតីតអនុប្រធានការិយាល័យប្រមត្តនកម្រិតស្រាលនិងលោកផេងផៃអតីតប្រធានការិយាល័យជនបរទេសនៃស្នងការក្រុងភ្នំពេញសាច់ញាតិជនជាប់ចោតឈ្មោះលីរ៉ាស៊ីអះអាងថាលីរ៉ាស៊ីបំបំប្រព្រឹត្តបទល្មើសដោយការចោទប្រកាន់នោះទេអ្វីៗទាំងអស់សុទ្ធតែជាការទម្លាក់កំហុស។ ពួកគេសង្ឃឹមថាតុលាការកំពូលជាពិសេសសម្ដេចតេជោហ៊ុនសែនជួយស្វែងរកយុត្តិធម៌ជួយលោកលីរ៉ាស៊ីបានរឿងក្តីនេះសាលាដំបងរាជធានីភ្នំពេញនិងសាលាឧទ្ធរផ្ដន់ទានទោសក្រុមជនជាប់ចោតដាក់ពន្ធនាគារចន្លោះពី16ឆ្នាំទៅដល់18ឆ្នាំនិងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងរាប់ម៉ឺនដុល្លារអាមេរិកក្រោមការចាប់ប្រកាន់ពីបទប៉ុនប៉ងសំគំនិតឃាតកម្មកិតទុកជាមុនប្រព្រឹត្តនៅចំណុចវត្តទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌរសីកោកាលពីថ្ងៃទី8ខែមិថុនាឆ្នាំ1998 តាមអង្គហេតុគឺកាលពីព្រឹកថ្ងៃទី8ខែមិថុនាឆ្នាំ1998មានជនប្រដាប់អាវុធ2នាក់បាញ់ប្រហារលើអុកញ៉ាថុងអ៊ុយប៉ាំងក្នុងកម្មវិធីបុណ្យនៅវត្តទឹកថ្លាត្រូវចំពីគ្រាប់របួសតែអង្គរៈលោកបានបាញ់ត្រូវជនល្មើសមួយគ្រាប់របួសដៃឆ្វេងក្រោយមកពុំទាន់មានការចាប់ខ្លួនជនល្មើសទេ។ សាច់ញាតិជនជាប់ចោតលីរ៉ាស៊ីបន្តថារហូតលោកហេងពៅមានទំនាស់ជាមួយថ្នាក់លើទើបគេទម្លាក់កំហុសមកលើលីរ៉ាស៊ីនិងចាប់ខ្លួនតែម្ដងចំណែករឿងមួយទៀតគឺការអនុវត្តគោលនយោបាយកណ្ដាប់ដៃដៃរបស់សម្ដេចក៏មានអ្នកចោទប្រកាន់ទម្លាក់កំហុសថាលីរ៉ាស៊ីបង្ខាំងមនុស្សខុសច្បាប់ផងដែរតែតាមពិតលីរ៉ាស៊ីពុំបានប្រព្រឹត្តឡើយជាការកត់សម្គាល់គ្រប់ដំណាក់កាលទាំងអស់លោកហេងពៅនិងកូនចៅតែងតែបដិសេធថាពុំបានប្រព្រឹត្តដោយការចោទប្រកាន់នោះទេ។